ជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបាទមានវីដេអូខ្លីមួយសម្រាប់ធ្វើការបង្ហាញចែកជូនទៅដល់បងប្អូនទាំងអស់គ្នា ដែលជាវីដេអូបង្ហាញពីសកម្មភាពសិស្សនិស្សិតនៅក្នុងសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាឬក៏សាលា NPIC ដែលពួកគាត់កំពុងតែមមាញឹកនៅក្នុងការឆ្នៃរថយន្តតូច សម្រាប់ការងារសាលាឬមួយក៏គាត់ឆ្នៃយ៉ាងណាក៏មិនដឹងដែរចង់ដឹងច្បាស់យើងទៅទស្សនាសកម្មភាពទាំងអស់គ្នាប្រៀបនាំសារមិនមែនជាប្រៀបនាំរឿង នេះគឺជាសកម្មភាពសិស្សនិស្សិតនៅក្នុងសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាឬក៏គេហៅថាសាលា NPIC ពួកគាត់កំពុងតែមមាញឹកនៅក្នុងការឆ្នៃរថយន្តសូមបញ្ជាក់ផងដែរថាវីដេអូមួយនេះពួកយើងបានទៅថតកាលពីថ្ងៃសៅរ៍គោលបំណងរបស់ពួកយើងមិនមែនទៅថតពួកគាត់ទេពួកយើងគ្រាន់តែទៅកំសាន្តនៅក្នុងបរិវេណសាលាអញ្ចឹងបងប្អូនក៏ប៉ុន្តែចៃដន្យអីទៅឃើញពួកគាត់កំពុងតែឆ្នៃរថយន្ត ហើយស្របពេលដែលសិស្សនិស្សិតមួយចំនួនដែលពួកគាត់សម្រាប់ពីការសិក្សាថ្ងៃសៅរ៍អាទិត្យចឹងផ្លាច់អីតែពួកគាត់បែរជាមកសង្ងំឆ្នៃរថយន្តទៅវិញ យៈវីដេអូមួយនេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានឹងមានអារម្មណ៍ថារំភើបដូចជាខ្ញុំផងដែរដោយសារតែយើងពិតជាមានមោទនភាពមែនទែនដែលកូនខ្មែរអាចច្នៃរថយន្តអាចផលិតរថយន្តបានដោយខ្លួនឯងជាចុងក្រោយក៏ជូនពរទៅដល់សិស្សនិស្សិតទាំងអស់ដែលកំពុងតែបន្តការសិក្សាទៅលើមុខជំនាញផ្សេងៗជូនពរឲ្យពួកគាត់ជោគជ័យនិងសម្រេចបំណងនៅថ្ងៃអនាគតរបស់ពួកគាត់ thank you